អាមេរិកប្រមានចិនមិនអោយធ្វើពាណិជ្ជកម្មណាមួយ ជាមួយនឹងរុស្ស៊ីឡើយអ្នកនាំពាក្យរបស់មន្ទីរសេដ្ឋវិមាន លោកចនគៀប៊ីកាលពីថ្ងៃប្រហ័សនេះ បានធ្វើការលើកឡើង ថា សហរដ្ឋអាមេរិកមានបំណងចង់ឲ្យភាគីខាងចិនក្នុងការឈរជំហរជាមួយនឹងខ្លួន ដើម្បីប្រឆាំងទៅនឹងរុស្ស៊ី ចំពោះប្រតិបត្តិការដោយយោធារបស់រុស្ស៊ីនៅក្នុង ប្រទេសអ៊ុយក្រែនកន្លងមកលោកគៀប៊ីបានថ្លែងប្រាប់ CNN ថា សាររបស់យើងទៅកាន់ប្រទេសចិន គឺធ្វើឡើងយ៉ាងច្បាស់ហើយថា វាគឺមិនមែនជាពេលវេលាសម្រាប់ធ្វើអាជីវកម្មជាមួយនឹងរុស្ស៊ីដោយសពដងឡើយហើយការបរាជ័យក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីឬ ការបន្តធ្វើអាជីវកម្មជាមួយនឹងរុស្ស៊ី និងធ្វើឲ្យចិននឹងคล้ายទៅជារដ្ឋដែលនៅដាច់ដោយឡែកជាមិនខានគួរឲ្យដឹងដែរថាកន្លងមកចិនតែងតែបានបដិសេធមិនព្រមធ្វើការថ្កោលទោសរុស្ស៊ីឬដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីឡើយជុំវិញបញ្ហាលុកលុយអ៊ុយក្រែន ហើយចិនបែរជាបានធ្វើការអះអាងថាទួលនីតិរបស់ NATO និងអាមេរិកកំពុងតែនាំឲ្យចំនួននេះកាន់តែរីករាលដាលទៅវិញនោះទេ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលបេកាំងបានធ្វើការអំពាវនាវឲ្យភាគីរុស្ស៊ីនិងអ៊ុយក្រែន ក្នុងការស្វែងរកដំណោះស្រាយបែបការទូតសម្រាប់ជំនួសលើកនេះសូមបញ្ជាក់ថាចិននឹងធ្វើការជាមួយរុស្ស៊ីក្នុងនាមជាមហាអំណាចមួយ ប្រធានាធិបតីចិនស៊ីជីនពីងនៅក្នុងកិច្ចប្រជុំអង្គការ Shanghai Cooperation Organization បានធ្វើការលើកឡើងថា មានបំណងចង់ធ្វើការជាមួយនឹងរដ្ឋាភិបាលក្រុងបេកាំងដែលនឹងអាចដើរតួជាមហាអំណាចដ៏មានទំនួលខុសត្រូវម្នាក់លោកស៊ីជីនពីងបានបញ្ជាក់បែបនេះថា ចិនមានបំណងក្នុងការខិតខំធ្វើការជាមួយនឹងរុស្ស៊ីដើម្បីដើរតួជាមហាអំណាចនិងជាអ្នកណែនាំផ្លូវការពិភពលោក ទៅរកស្ថិរភាព និងដំណើរការដ៏ល្អប្រសើរនៃវិស័យធម្មពលខណៈដែលពិភពលោកកំពុងញោមញី ដោយភាពចលាចលនៅក្នុងសង្គមជាការឆ្លើយតបផងដែរលោកពូទីនប្រធានាធិបតីរុស្ស៊ីបានធ្វើការលើកឡើងសរសើរយ៉ាងខ្លាំងចំពោះទំនាក់ទំនងទ្វេភាគីជាមួយនឹងចិន ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មនិងបានគូសបញ្ជាក់អំពីទំហំពាណិជ្ជកម្មដែលធ្លាប់បានធ្វើជាមួយនឹងរដ្ឋាភិបាលប៉េកាំងកាលពីឆ្នាំទៅ ក្នុងចំនួនដល់ទៅ140ពាន់លានដុល្លារនោះផងដែរ។ ហើយចំនួននេះនឹងមានការកើតឡើងប្រមាណជា22%នៅក្នុងឆ្នាំនេះចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។